កុំចូលជើងពាក់កណ្ដាលរមាំងចង់បានឡើងឥឡូវទៅហ្គេមវត្តភ័យចឹងយកពីនឹងពាក់មុខនឹងទៅទីគេជ្រៀងដូចអាចារ្យបានវាចូលហែបវាដល់ពេលអាណែងជ្រៀងពាក់កណ្ដាលរមាំងប្រូធម្មតាគេចែកផាតគ្នាគេត្រូវមានមួយរមាំងមួយរមាំងដល់ពេលយើងចូលជ្រៀងពាក់កណ្ដាលរមាំងមិនត្រូវអឺយើងវើសរបស់គេចង់និយាយថាវាមានវើសដល់ពេលយើងមែនថាឥឡូវយើងជុំជ្រៀងបានពាក់កណ្ដាលវើសចូលអាធីផ្សេងជ្រៀងវាអត់ត្រូវគេស្ដាប់មកគេចង់និយាយវាលោតវាលោត feel ទោះបីមិនប្រាប់ក៏បងណាចោះ សួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់មកវិញហើយជាមួយនឹង Channel រត់ប្រុសបើឥឡូវយើងមកជួបជាមួយនឹងអ្នកចម្រៀងបែបប្រភេទ Hip Hop ម្ដងព្រោះពីមុនមកគឺយើងបានធ្វើជាប្រភេទបទដូចជាបទបុរាណបទមនោចេតនាអីច្រើនវីដេអូឲ្យអ្នកទាំងអស់គ្នាមើលតែថ្ងៃនេះខ្ញុំមកបង្ហាញពី producer ជាមួយនឹង artist ជាមួយនឹង songwriter producer បែប Hip Hop ដែលត្រូវជាកូនសិស្សរបស់ខ្ញុំដែរយើងទៅជួបជាមួយគាត់ទាំងអស់គ្នាអូនឈ្មោះអីគេឈ្មោះមេងលីអូខេតោះរងថ្ងៃអូនឯងប្រកបអាជីពអីដែរធ្វើ play ធ្វើ play ហើយជំនាញបងអូនឯងជំនាញអីគេ Hip Hop បើនិយាយទៅជំនាញរបស់គាត់រាល់ថ្ងៃដែលខ្ញុំឲ្យគាត់ធ្វើគឺគាត់ធ្វើភ្លេង master ជាមួយប្រភេទបទ hip hop mixing vocal អីចឹងទៅអូនឯងអាចនិយាយពីចំណាប់អារម្មណ៍ក្នុងការផលិតបទនឹងពីដំបូងមកអត់ហើយមានផលវិបាកអីគេខ្លះពាក់ព័ន្ធជាមួយនឹងការផលិតរបស់អូនឯងសូវវ៉ាអង្គអេនិយាយឲ្យស្រួលបួមើលខចំណុចច្បាស់ចេះហើយចំណុចបាក់អត់ឃើញចឹងអាណៃប្រកែចឹង បាទអូបាទពេលគិតបញ្ចូលកន្លែង score score band មួយ guitar rock ក្នុងនាមម្នាក់ជា producer ក្នុងការផលិតតន្ត្រីភ្លេងមួយនឹងអញ្ចឹងណាបទហ្នឹងយើងមានអ្នកច្រៀង4នាក់ទាំងខ្ញុំដែរហើយភ្លេងយើងធ្វើពីច្រវាក់ R&B hip hop ឯ3ទាំង pop rock ទៀតតើយើងចាយពេលយូរនៅទាំងងំបានមក record ថ្ងៃនេះព្រោះដោយសារអីយើងងាយជុំគ្នានេះមែនអត់ចិត្ត2ខែហើយនឹងថ្ងៃចិត្ត2ខែសម្រាប់ការផលិតអញ្ចឹងយើងទៅជួបជាមួយនឹងអាទិផ្សេងមួយទៀត ដែលគាត់ជាអធិក្នុងបទចម្រៀងនឹងមួយដែរតោះថ្ងៃនេះអូនឯងមិនមែនមកច្រៀងបទប្រភេទបុរាណកំសត់អីផ្សេងផ្សេងទៀតទេយើងមកច្រៀងបទប្រភេទបែបបែបបែប hip hop យល់យ៉ាងណាវិញពាក់ព័ន្ធជាមួយនឹងការច្រៀង hip hop ជាមួយនឹងបទរបៀបមនោចេតនាបែបបុរាណអីចឹងអឺនេះសុំស្មូសម័យគ្នាតងថា hip hop យើងត្រូវទៅសេប្រូយ៉ាងច្រើន ជាងអីចឹងណាហើយវាយ៉ាងប្រើពេលវេលាគិតយូរជាងបត់បុរាណអីចឹងបើតាមបងដឹងអូនឯងអាចសរសេរទាំងបត់ បែបមនោចេតនាបែបច្រុកស្រែជាមួយនឹង hip hop មែនទេបាទបាទហើយចុះការសរសេរពីរហ្នឹងវាខុសគ្នាមិនតើការប្រើប្រាស់ melody ជាមួយនឹងការប្រើ flow ក្នុងការច្រៀងហ្នឹងវាខុសគ្នាបែបម៉េចខ្លះជាបទ hip hop យើងត្រូវផ្ដោតលើ flow ឲ្យខ្លាំងអញ្ចឹងពួកអីខ្លាច់ជន់ flow គេឬក៏អីអញ្ចឹងបើសិនជាបទមនោចេតនាបទបែបស្រុកស្រែអីយើងហូននឹកតែ melody ហើយយើងទៅសេប្រូយើងមកក្នុងនាមជា artist នៅក្នុង Magic Record អនឯងអាចធ្វើអីគេបានខ្លះសេ lyric ធ្វើ playing draft អនឯងធ្វើបាន playing ប្រភេទមិនខ្លះបទ pop បត់មនោចេតនាបែបស្រុកស្រែហើយនឹងបត់ hip hop ចង់សួរអូនឯងមួយម៉ាត់ថាបើសិនជាគេនិយាយថាអូនឯងធ្វើភ្លេងអត់ទាន់ល្អទេអូនឯងធ្វើភ្លេងទៅលឺអត់សូវព្រោះអូនឯងមានអារម្មណ៍ថាម៉េចហើយអូនឯងមានអ្វីចង់និយាយទៅពួកគាត់វិញវាជារឿងធម្មតាបើសិនជាយើងចំណុចយើងចាប់ផ្ដើមវាតែងតែមានខុសបានឃើញត្រូវអញ្ចឹងពេលយើងធ្វើទៅបត់ដែលយើងចេញទៅមុនវាមានចំណុចដែលខ្វះខាតឬក៏លឺមិនសូវព្រោះអីចឹងមានបងជាគ្រូផ្ដល់យោបល់និងកែតម្រូវយើងក៏បានយល់ដឹង បន្ថែមជាងនឹងទៀតហ្នឹងដោយបងនិយាយឲ្យខ្លីទៅវាថាយើងចាប់ផ្ដើមដំបូងទោះយ៉ាងណាក៏វាមិនសូវល្អដែរប៉ុន្តែអ្វីដែលយើងធ្វើបានប៉ុណ្ណាយើងនឹងព្យាយាមធ្វើហើយនឹងកែតម្រូវបន្តធ្វើបដាកែបដាបើយើងមិនធ្វើស្មើនឹងអត់មែនអត់ពិសិដ្ឋរួចរាល់ហើយយើងទៅជួបជាមួយនឹងអាធីម្នាក់ទៀតឈ្មោះណៃបងបាអានជួយប្រាប់គេតិច N60 you know me N60 60បងអត់ដែរសួរណែព្រោះសិតបងធ្លាប់សួរហើយពាក់ព័ន្ធមួយមិនបានមកស្គាល់បងហើយយើងអាចបង្កើតទៅជាក្រុមចម្រៀងបានយើងអត់មានឈ្មោះទេក្រុមចម្រៀងរបស់យើងយើងយកអាធីទាំងអស់មក collab ចូលគ្នាតែម្ដងពាក់ព័ន្ធជាមួយនឹងការច្រៀងហ្នឹងមើលទៅតែគាត់តនេណាគេតនេណាគាត់ណាគេអាចច្រៀងជាមួយគ្នាបានគឺចាប់ឲ្យច្រៀងមួយគ្នាហ្មងអញ្ចឹងអណៃអាចនិយាយតិចបានទេអឺកាលពីដំបូងឡើងខ្ញុំស្គាល់មកឯងតាម TikTok ខ្ញុំបានតាក់ទងមកឯងខ្ញុំមករៀនខ្ញុំកាលហ្នឹងខ្ញុំមកសារ rap ក៏ខ្ញុំបាន rap មួយរបស់ បើ producer មិញហ្នឹងគាត់ឈ្មោះមេលីមិញហ្នឹងខ្ញុំបានរ៉េមួយគាត់មកបត់បានចេញមកបត់បន្ទាប់មកបានមានបត់ក្រោយក្រោយមករហូតហើយបានស្គាល់អ្នកថ្មីថ្មីច្រើនក៏យើងចាប់ផ្ដើមធ្វើជុំគ្នាដោយសារផ្លូវដើរតែមួយផ្លូវដើរដូចគ្នាចាប់ដៃគ្នាចាប់បានធ្វើបត់ចម្រៀងចម្រៀងបងឯងចម្រៀងអីគេខ្លះ melody lyric rapper បត់ចម្រៀងបុរាណអីចេះច្រៀងចេះតែជាកែទៅថ្ងៃណាមួយយើងយើងចាំយើងធ្វើ challenge ឲ្យអ្នក hip hop ទៅច្រៀងបត់បុរាណម្ដងតើចង់ដឹងថាគាត់ច្រៀងបែបម៉េចសំណួរដែលគេបាននិយាយថាតើយើងច្រៀងចេញមក rap ហ្នឹងអាចមានមតិខ្លះគាត់និយាយថាយើងច្រៀងមិនវរួរ៉េប app មិនល្អភ្លេងអីមិនមិនតើអីមានអីអាចទៅប្រាំផ្ញើទៅពួកគាត់វិញអត់ក្នុងក្នុងនាមជាអធិថ្មីហើយចង់សំណូមពរគាត់មិនដើម្បីគ្រប់គ្រងយើងផងអឺជាធម្មតាការធ្វើដំបូងគឺមានអ្នកគេល្អណាគេក៏ដូចណាគេដែរខ្ញុំជឿថាអញ្ចឹងពីសម្ដីរបស់ពួកគាត់គឺជាមេរៀនរបស់ខ្ញុំហើយអរគុណដែលគាត់រិះគន់ក្នុងនៃស្ថាបនាអរគុណអ្នកដែលស្អប់អរគុណអ្នកដែលមើងងាយអរគុណអ្នកដែលលើកទឹកចិត្តអរគុណក្នុងក្នុងវិស័យក្នុងការជាង hip hop នេះអនឡាញដែលធ្លាប់មានកំណត់ថាចង់បង្ហាញអ្វីដែលជារបស់អនឡាញទៅឲ្យគេដឹងថាអនឡាញជាណាគេមានបងមានធ្លាប់គិតដែរឥឡូវ វក៏ក៏ចាប់ដើមធ្វើដែរហ្មងឥឡូវក៏ចាប់ដើមមកធ្វើពី style ខ្លួនឯងអត់ copy ពីគេអត់ចម្លងពីគេអត់ឲ្យជន់អត់ឲ្យជន់របស់គេធ្វើធ្វើអីដែលជាខ្លួនឯងចឹងអរគុណច្រើនហើយតិចទៀតទៅទស្សនាជាមួយនឹងអាធីមួយទៀតដែលគាត់កំពុងតែកាន់កាមេរ៉ាតែម្ដងអូខេតោះទៅជួបជាមួយគាត់សូមស្គាល់ឈ្មោះតិចមួយខ្ញុំឈ្មោះឆាណុតគេហៅឈ្មោះនុតនុតអីចឹងណាតើគាត់មកពីណាអីពីណាហើយចំណាប់អារម្មណ៍មិនពាក់ព័ន្ធជាមួយនឹងបទភ្លេងហ្នឹងខ្ញុំសោះសោះហើយខ្ញុំមករៀនមួយបងអញ្ចឹងចង់ចេះចង់លេអាឌិចពាក់ចេះពាក់ព័ន្ធមួយ studio ហើយដល់ពេលយូរទៅយើងចាប់ដើមបេរិកយើងឆ្លាញ់ artist ពីស្រុកគេយើង យកគាត់ idol ហើយយើងធ្វើបទមកយើង inspire ពីគាត់ inspire តិចតួចហើយយើងថែ flavor របស់យើងរសជាតិរបស់យើងទៅវាបានវាបានបទមួយប្លែកអូខេហើយ idol ក្នុងដួងចិត្តអនឡាញណាគេ fan ខ្ញុំ fan របស់ Don Toliver គាត់គាត់ច្រៀងលា R&B គាត់ rap អីចឹងបែបស្នេហាអីចឹងបាទស្នេហាជាងបទ hip hop តើអូនឯងចេះធ្វើអីគេខ្លះសរសេរ melody ឬក៏ parole អីអត់ហ្នឹងឯងខ្ញុំបើបើភ្លេងខ្ញុំពងគិតថាចង់រៀនដែរតែឥឡូវយើងយើងយើងផ្ដោតលើតែ parole ហើយមួយ melody អញ្ចឹងណាបងធ្លាប់ឲ្យសរសេរឲ្យភ្ញៀវដែរតើត្រូវបាទបងសរសេរបានពីរបីបទដែរ យើងនិយាយពី bot hip hop យើងប្រកាសជាគិតថារឿងនិយាយពាក់ព័ន្ធជាមួយជីវិតឬក៏ពាក់ព័ន្ធជាមួយ flex អីចឹងដែរ flex bot នេះវាប្លែកយើងជាង bot លក្ខណៈស្នេហានៅលើភ្លេង hip hop ហើយណាមួយទៀតមានអាទិសគ្នាយើងដែលយើងស្គាល់គ្នានឹង4នាក់ដែលថាពីមុនទៅ bot ហ្នឹងយើងធ្វើតែ3នាក់ឯងតែទៅពេលហើយក្រោយមកយើងនឹកឃើញថាឌីរៀងខ្វះម្នាក់ហើយយើងចង់បាន bot ហ្នឹងរៀងវែងដែរចឹងយើង4នាក់ហ្នឹងយើងបូកបញ្ចូលគ្នាមកហើយវារៀងពិបាកពិបាកថងថាយើងឲ្យបាននៅជុំគ្នាយើងធ្វើ bot យើង draft ពីពីម្នាក់ម្ខាងដូចគាត់នៅស្ទីឌីយ៉ូគាត់យើងនៅស្ទីឌីយ៉ូយើងផ្ញើបត់ឲ្យគ្នា fit ជាមួយគ្នាតាមរយៈ Telegram អញ្ចឹងតិចទៀតយើងទៅទស្សនាជាមួយនឹងការ record ពួកគាត់ទាំងអស់គ្នាបងមិនចង់មិនតនឹងរូកូនទៀនទេវាបានហួរទៅហើយមិនចង់បកក្រោយទេ បងនឹងទៅឆ្ងាយមិនណ້ອຍឃើញមាសមេអស់លងនឹងពាកផ្អែមលងចង់ប្រកាច់យ៉ាយ៉ា អូនទៅហើយទៅដាច់ស្រាញ់កុំត្រឡប់ក្រោយបើមិនចាំបាញ់មុនថាកន្លោហើយកន្លោះអត់ពាក្យទៅមានពាក្យខ្លះកន្លោះកន្លោះកន្លោះមិនចង់តូនមិនទៀងទេមិនគាត់ចង់រត់ទូរងពេកមើលណៃស្រាប់ពីអាដបងមកមិនថាទេមើលសុំម្ដងទៀតអស់អើយកយកម្ដងទៀតមកចុះតើឥឡូវយើងចូលជាមួយនឹងអ្នកចម្រៀងមួយទៀតគេ កន្លែងអនឯងកលាស់ទៅកលាស់ពាក្យអីច្បាស់ច្បាស់តិចកន្លែងគេស្ដាប់អត់យល់ពីដសាមកតាមមិនតន់សំដីយងផ្អែមស្ដាប់ឡើងទៅលន់មានប្រមាណអ្នកទើបអង្គគ្រប់គ្រាន់បកពុទ្ធធ្លាក់យក ជើងមកជន់ឬក៏ពុទ្ធញ័រលោដូចរសបេះដូងជាសាច់មិនមែនជាជាប់សំដីយងផ្អែមស្ដាប់ឡើងទៅលន់មានប្រមាណអ្នកទើបអង្គគ្រប់គ្រាន់បកពុទ្ធធ្លាក់យកជើងមកជន់ឬក៏ពុទ្ធញ័រលោដូចរសបេះដូងជាសាច់មិនមែនជាជាប់ត្រូវការស្នាដែលមានលិពណ៌មកបាច់អូនដេញមកជាខ្លួនឯងតន់នេះគឺពុទ្ធជាប់ដល់ អត់ត្រូវទេកុំចូលជើងពាក់កដារម៉ាំងចង់បានឡើងហើយដឹកហ្គេមគាត់ទៅផៃអញ្ចឹងយកពីនឹងពាក់មុខនឹងទៅតិចហ្នឹងជ្រៀងដោយអាចារ្យបានវាចូលហែបវាដល់ពេលអានឹងជ្រៀងពាក់កដារម៉ាំងប្រូធម្មតាគេចែកផាតគ្នាគេត្រូវមានមួយរម៉ាំងមួយរម៉ាំងដល់ពេលយើងចូលជ្រៀងពាក់កដារម៉ាំងមិនត្រូវ អឺយើងវើសរបស់គេចង់និយាយថាវាមានវើសដល់ពេលយើងមិនថាឥឡូវយើងជុំជ្រៀងបានពាក់កណ្ដាលវើសចូលអាទិផ្សេងជ្រៀងវាអត់ត្រូវគេស្ដាប់មកគេចង់និយាយវាលោតវាលោតហ្វីលបងជឿពីគ្រប់យ៉ាងណែអូនក៏ហងទូបីមិនប្រាប់ក៏បងចោះគេចោះចោះ fuck the game fuck the panda អូនធ្លាប់ផ្ដល់ឲ្យយើលែងហ៊ានទៅចិត្តព្រោះតែបងខ្លាចស្នេហាត្រានត្រើយបេះដូងមុងរលាយក៏ព្រោះតែស្អប់ហើយ បេះដូងវងរលាយក៏ព្រោះតែស្នេហ៍រូបអូនជីវិតបងធ្លុះធ្លាយក៏ធ្លាយចង់ដល់ត្រឹមសូនចុចคลิกប្រអត់មិញដូងមុំឆេះឈួរម៉ែកូនអើយបងខ្ញុំប្រាប់មើលម៉ៃមួយអាពេលបាយរីខតបងកន្លែងត្រូនម៉ែអត់និយាយត្រូនចឹងនិយាយត្រូនហឹមត្រូនមកបេះដូងបងរលាយក៏ព្រោះតែស្នេហ៍រូបអូនជីវិតបងឆេះឈួលហើយប្រៀបដូចជាត្រូនបាទឥឡូវយើងបញ្ចប់ វីដេអូហើយពាក់ព័ន្ធជាមួយនឹងការច្រៀងរបស់គាត់អ្នកនរគ្នាបានទស្សនាជាមួយនឹងការ record ចម្រៀងរបស់ពួកគាត់និងសម្លេងមួយចំនួនរបស់ពួកគាត់តែពួកខ្ញុំអត់ទាន់បញ្ចេញ flow beat ច្រៀងទេអូខេតោះពួកខ្ញុំទាំងអស់គ្នាក៏សូមអរគុណសូមជម្រាបលាបាយបាយបាទខ្ញុំជម្រាបសួរអរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធី